ហើយទី2ព្រះពុទ្ធតែងបង្រៀនអំពីសេចក្តីទុក្ខញយញយ ការឃើញខណ្ឌជាទុក្ខណែនាំអឺអូមែននេះទី2អានេះស្មារំលងទៅក្រោមទី2នៅនៅថ្ងៃមួយក្នុងក្រមការងារមានការផឹកស៊ីគេក៏ហៅករណីទៅផឹកជាច្រើនដង តែករណីមិនទៅ គេក៏ជេរម៉ែករណាក្រោយខ្នង ករណាលឺហើយក៏ចិត្តខឹងដែរតែគិតថាបើរោគរឿងគេក៏មិនបានផលអីព្រោះម្ដាយករណាគាត់នៅតែគាត់គាត់មិនបានថោកថ្លៃអី ជាមួយពាក្យគេជេរឡើយតើករណាគិតបែបនេះត្រឹមត្រូវដែរឬទេហ្នឹងឯងការគិតយ៉ាងហ្នឹងហៅថាយោនិសោមនសិការៈការគិតដោយឧបាយត្រូវទំនងនៃបញ្ញា ណាវាមិនមែនជាតួបញ្ញាដែលមកកាត់ឲ្យវារួចពីអកុសលភ្លាមភ្លាមហ្មងទេប៉ុន្តែ ជាមនសិការៈតែ តាមទំនងនៃប្រាជ្ញាអញ្ចឹងណាជាឧបការៈដល់បញ្ញា ជាឧបការៈដល់សតិនឹងគិតនឹងត្រូវល្អធិតពិតឧទាហរណ៍ថាគេជេរយើងថាថោកថាអឺចង្រៃថាថោកទៀត អីអីចឹងអឺមកពី អ្នកជេនឹងគាត់រត់យល់ថានិយមន័យដូចម្ដេចដែលហៅថាថោកទាបហ្នឹងហើយថោកទាបនៅក្នុងពធហៅថាហៃណាធម្មាហៃណាធម្មាហ្នឹងគឺធោថោកទាបហ្នឹងហើយហៃណាធម្មាគឺធោថោកទាប ធោថោកទាបហ្នឹងស្អីគេគឺអកុសលចិត្ត12ជាទុច្ចរិតទុច្ចរិតទេតើជាធោថោកទាបចឹងណាប៉ិនសួរថាពេល យើងជេរបចោគេហ្នឹងតើយើងស្ថិត នៅក្នុងតំបន់ថ្លៃធ្នូឬក៏ស្ថិតនៅក្នុងតំបន់ថោកទាបចឹងយើងត្រូវពិនិត្យមើលថាតើជេរហ្នឹងកើតដោយចិត្តអីហ្នឹងហើយជេរបចោហ្នឹង ច្រើនគឺកើតដោយតោសៈមូលចិត្តខឹងហើយបានជេរមែនទេខឹងហើយបានជេរហ្នឹងហើយហៅថាពរុសវេតហ្នឹងមានមានតោសៈមូលចិត្តជាបច្ច័យតោសៈមូលចិត្តហ្នឹងជាធោថ្លៃធ្នូឬក៏ធោថោកទាបអញ្ចឹងខណៈជេរគេហ្នឹងជេរគេអាថោកទាបមីថោកទាបអីចឹងណាដោយចិត្តខឹងដោយសេចក្តី ប្រមាទទៅហ្នឹង អ្នកជេរនឹងឯងថោកទាបអ្នកដែលត្រូវបាន គេជេរនោះ មិនថោកទាបព្រោះគេជេរទេ បើទោះជា មនុស្សដែលជេរនោះជាមនុស្សថោកទាបពិតមែនតែគាត់ក៏មិនថោកតាមពាក្យគេជេរដែរគាត់ថោកតាមអំពើរបស់គាត់ឧទាហរណ៍ថាគាត់ទៅចាប់រំលោភក្មេងស្រីមួយអញ្ចឹងអំពើដែលគាត់ចាប់រំលោភនោះជា អំពើថ្លៃថ្នូរឬក៏ជាអំពើថោកទាប ថាជាអំពើថោកទាបរួចទៅយើងក៏ខឹងគាត់ជេរថាអាថោកទាបខឹងគាត់ណាជេរថោកទាបតើគាត់ថោកព្រោះយើងជេរថាថោកទាបឬក៏ថោកព្រោះអំពើរបស់គាត់ ដែលធ្វើបាបក្មេងស្រី ថាគាត់អត់បានថោកថ្លៃអីទៀតសម្រាប់ចេញ ពីការជេររបស់យើងចំពោះការចេញពាក្យជេររបស់យើងទេតែគាត់ថោកអូរ៉ូម៉ាទិក គាត់ថោកហ្នឹងដោយសារអំពើរបស់គាត់ទេ តែយើងខឹងហើយយើងជេរថាអាថោកនេះយើងថោកដែរព្រោះខណៈចិត្តពេលហ្នឹងវាជាអកុអកុសលដែរហ្នឹងគាត់ធ្វើក៏ព្រោះអកុសលមានកាមរិយអកៈកើតឡើងខណៈដែលទៅចាប់រំលោភក្មេងហ្នឹងមានស្អីមិនថោកទៀតថោកទៀតបាត់អីហ្នឹងមានចាំបាច់ថោកដោយសារយើងជេរណាគាត់ថោកហើយគាត់មិនថ្លៃអីទេគាត់ថោកហើយ នឹងប៉ុន្តែមាន ពេលខ្លះខណៈពេលដែលយើងជេរគាត់ហ្នឹងចិត្តគាត់លែងថោកក៏មានដែរពេលខ្លះគាត់ភ្ងាគាត់ដឹងខ្លួនគាត់ស្ដាយក្រោយឬក៏គាត់កំពុងតែ ធ្វើសេចក្តីល្អណាមួយដើម្បីជាការតបស្នងទៅវិញដោយសេចក្តីល្អមកបាំងថាចាស់ថាមកបាំងចិញ្ចៀងបិទមកពេលហ្នឹងពេលហ្នឹងពេលនេះគាត់កំពុងតែនឹករលឹកថាអឺជាកំហុសមែនគាត់ថោកទាបមែនគាត់ជាមនុស្សអាក្រក់មែន តែគាត់នៅតែទទួលការជេរថាថោកទាបថោកទាបពីមនុស្សចឹងប៉ុន្តែសួរថាខណៈនេះដែលគាត់នឹងលែងមាន ចិត្តចង់ទៅធ្វើបាបក្មេងនឹងទៀតហើយ ទាំងដែលខ្លួនគាត់នឹងដឹងខ្លួនថាអំពើគាត់នឹងពិតជាថោកទាបមែនអាគណៈគាត់ដឹងថាខ្លួនគាត់ថោកទាបណាគណៈហ្នឹងគាត់ថ្លៃធ្នូហើយតែពីមុនគាត់ថោកមែនអង្ការធ្វើហ្នឹងណាគាត់ថោកមែន តែស្រាប់តែឥឡូវនេះគាត់ភ្ងាគាត់ដឹងខ្លួនតែធ្វើដោយសារស្វឹងអីចឹងណាឧទាហរណ៍កាលនោះថោកទៀតហើយអត់មានថ្លៃអីទេអំពើនោះថោកទៀតមកប៉ុន្តែពេលគាត់ស្វាងមកវិញដឹងថាអូគាត់បានធ្វើខុសគាត់ស្ដាយក្រោយហើយគាត់ដឹងថាអំពើដែលគាត់ធ្វើនឹងថោកទាបមែនអំពើនឹងអាក្រក់មែនខណៈដែលគាត់ realize ខណៈពេលដែលគាត់ដឹងខ្លួនថានឹងជាអំពើអាក្រក់ហើយគាត់អត់រត់ទេ នឹងច្បាប់ចង់ដាក់ទោសគាត់យ៉ាងម៉េចឬក៏អឺបងប្អូនរបស់អ្នករងគ្រោះនឹងចង់ធ្វើបាបគាត់យ៉ាងម៉េចគាត់ព្រមទទួលខណៈដែលដឹងខ្លួនអញ្ចឹងជាមនុស្សម៉េចជាមនុស្សថ្លៃថ្នូរថ្លៃថ្នូរដឹងមែនមិនមែនធ្វើមិនមែន pretend មិនមែនធ្វើពុតទេគឺថាដឹងមែនស្ដាយកំហុសមែនដឹងថាអំពើដែលខ្លួនធ្វើនឹងទុច្ចរិតមែនហើយហ៊ានសារភាពថាខ្ញុំពិតជាបានធ្វើអាក្រក់មែនខ្ញុំជាមនុស្សទុរយុសមែនខ្ញុំជាមនុស្សអាក្រក់មែន នឹងអំពើនោះពិតជាអំពើអាក្រក់មែនខ្ញុំបើទោះជាគេមិនដាក់ទោសខ្ញុំក៏ខ្ញុំត្រូវតែមានទោសដែរខ្ញុំត្រូវតែទទួលទោសណាមួយឲ្យសមនឹងអំពើអាក្រក់របស់ខ្ញុំខណៈបែបហ្នឹងមនុស្សហ្នឹងថ្លៃធ្នូឬក៏ថោកទាបទៀតមនុស្សហ្នឹងថ្លៃធ្នូតែអ្នកដែលនៅតែជេរគាត់ថាថោកទាបមនុស្សហ្នឹងថោកទាបអត់យល់ថាស្អីជាការ ថោកទាបពិតប្រាកដបើមនុស្សហ្នឹងធ្វើអាក្រក់ហើយប៉ុន្តែក្រោយមក នៅតែអត់ដឹងខ្លួនទៀតអាហ្នឹងថោកទាបជានិច្ចពេលធ្វើក៏ថោកទាបអាគេតាមតននៅប្រកែកទៀតថោកទាបមួយជាន់ទៀតហើយគេក៏ជេរតែគាត់ថោកទៀតតែតើគាត់ថោកទៀតដោយសារគេជេរថាអត់ទេថោកព្រោះធ្វើថោកហើយមិនដឹងថានឹងថោកអានឹងថោក double ថោកថោករហូតឃើញទេថោកព្រោះអំពើរបស់គាត់ដដែលមិនអាចពាក្យណានាជេរថាថោកហើយយើងថោកតាមមាត់នោះទេ ដូចតែធម្មធាតុខាងក្រៅអញ្ចឹងណាស្ពាន់បើទោះយើងខំថាមាសមិនក៏វាមិនទៅមាសដែរមាសបើទោះយើងថាស្ពាន់ក៏វាមិនអាចទៅជាស្ពាន់ដែរមាសគឺធម្មជាតិវាមាសអញ្ចឹងលិមួកទោះបីយើងថាផ្កាក៏វានៅតែលិមួកអញ្ចឹងណាផ្កាយើងថាលិមួកក៏វានៅតែផ្កាអញ្ចឹងវាមិនអាចប្រែคลายទៅតាមពាក្យថាទេ ក្មេងតិចកកដានេះរូបលោកឯង្វែងគុំសពគ្រប់ទៅ ចង់ឲ្យអាត្មានឹងពន្យល់បញ្ហានោះ គឺកណាចង់ទៅរៀនបន្តនៅ ឆ្ងាយ តែញោមស្រីកណាគាត់មានទុក្ខលំបាកគាត់ឈឺផង ហើយមាន វិបត្តិផងតើកណាគូទៅរៀន ដើម្បីចំណេះដឹង ឬក៏ត្រូវសឹកទៅជួយគាត់ដើម្បីជួយគាត់ព្រោះកណានៅបួសជួយ គាត់បានតិចណាស់ហើយរាល់ថ្ងៃគាត់នៅតែពិបាកតើកណាគួរធ្វើយ៉ាងណាអឺឆ្លើយសាធារណៈអញ្ចឹងខ្ញុំកណាម អាចឆ្លើយអីច្រើនទេព្រោះមិនដឹងស្ថានភាពគ្រួសារលោកប្អូន យ៉ាងម៉េចណាទីមួយត្រូវសួរថាតើនៅក្នុងក្រុមគ្រួសារនោះលោកប្អូន ជាកូនតូល តែមួយឬអត់បើមានបងប្អូនដែរ វាមិនជារឿងថាចាំបាច់ត្រូវទៅសឹកទេ មានបងប្អូនដែរប្អូនត្រូវតែដើរតួជាអ្នកពយលពួកគាត់ឲ្យមើលថែអញ្ចឹងទៅ ហើយយើងក៏អាច មានបច្ច័យ4អីតិចតួចផ្ញើឲ្យគាត់សម្រាប់ផ្គត់ផ្គង់ជីវភាពអីចឹងទៅអឺនិយាយទៅ there is a will there is a way ឲ្យតែយើងមាន បំណងក្នុងការដោះស្រាយបញ្ហាវាមិនមែនថាគ្មានបញ្ហាដោះស្រាយទេដូចរឿងសម័យពុទ្ធកាលអញ្ចឹងវិខមួយអង្គលោក ជាកូនសិទ្ធិដំបងឡើយហើយកូនតូលតែមួយនិងកូនតូលតែមួយផងនៅពេលដែលលោកជ្រះថ្លាលោកចេញទៅបួសទៅ ពុកម្ដាយកាន់តែចាស់ហើយល្ងឹតភ្នែកទៀតអ្នកបំរើអីហ្នឹងជាតែប្រឡំយកលុយយកកាក់អស់ទៅរហូតคลายទៅ ជាអ្នកសុំទាន គេអស់លីងផ្ទះសបាយហ្នឹងក៏គេប្រឡំរឹបអូសយកអស់ចាស់ហើយយើងងឹតភ្នែកទៀតហើយលោក តាំងពីបួសមិនដែលមកផ្ទះអស់12ឆ្នាំហ្នឹងនៅព្រៃរហូតបដិបត្តិធម៌នៅព្រៃហ្នឹងដល់ពេលមួយលោកដូចជាកើត ចិត្តនឹកញោមនឹកញោមអញ្ចឹងមានអ្នកដំណើរទៅវិសាវថីទៅលោកក៏សួរដំណឹងថាតើអ្នកអឺអាត្មាសុំសួរដំណឹងខ្លះបាន ទេមកពិសាវថីលោកសិទ្ធិឈ្មោះនេះឈ្មោះនេះចឹងទៅតើលោកទាំងពីរហ្នឹងសុខសប្បាយទេការរស់នៅរបស់គាត់នឹងយ៉ាងម៉េចដែរហើយអ្នកស្រុកទៅកុំសួរពីលោកសិទ្ធិហ្នឹងសួរពីអ្នកផ្សេងវិញទៅទេអត់មាន រឿងដែលត្រូវសួរពីអ្នកផ្សេងខ្ញុំមានរឿងជាមួយគាត់នឹងដែលចង់ដឹង បានរៃរាប់ប្រាប់ថាអឺគាត់មានកូនប្រុសមួយសិទ្ធិនឹងហើយអឺកូននឹងក៏ទៅបួសទៅគាត់មិនចង់ឲ្យបួសអីទេបើនៅកូនជ្រះថ្លាក៏ទៅបួសចោលគាត់ទៅឥឡូវនឹងដោយសារគ្មានអ្នកជួយមើលថែទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនឹងក៏លាយអស់ទៅហើយ ហើយសពថ្ងៃមិនមែនត្រឹមតែលាយធម្មតាទេ ខ្លាយជាអ្នកសុំទានដើរដេកសយ៉ាផ្ទះគេទៀតផងស្ដាប់ឮប៉ុណ្ណឹងមកលោកក៏ស្រក់ទឹកភ្នែកហាមិនក៏លោកយំ លោកថាសេដ្ឋីទាំងពីរនឹងហើយជាញោមរបស់អាត្មាហើយអាត្មានឹងហើយជាកូនដែលចេញមកបួសចោលគាត់នឹងតែនឹងពិបាក មនុស្សសម័យណាក៏វាមានពិបាកដែរលោកប្អូន ខ្ញុំណាក៏ធ្លាប់ឆ្លង កាត់រឿងចឹងចឹងក៏ខ្លះដែរມັນជាច្រើនប្រហែលណា ប៉ុន្តែវានៅលើតែយើងចេះដោះស្រាយអឺលោកទៅពីពីព្រៃវិញហ្នឹង លោកគិតថាទៅហើយទៅសឹកវាវាជាទោសរបស់ខ្លួនឯងគិតថាវាជាទោសរបស់ខ្លួនឯងបើអញមិនមកបួសទេពួកពេលហ្នឹងអត់តន់សម្រេចមគ្គផលអីទៀតបដិបត្តិអស់12ឆ្នាំហើយហ្នឹង អត់អត់មានសម្រេចមគ្គផលអីទេទៅទេដល់ពេលដើរទៅនឹងគិតថាទៅទៅសឹកហើយទៅមើលថែគាត់អញ្ចឹងទឹកចិត្តកតញ្ញូនឹងប៉ុន្តែទៅដល់ក្រុងហ្នឹងវាមានផ្លូវពីរមួយទៅវត្តជាតពុនមួយទៀតទៅផ្ទះគិតក្នុងចិត្តថាទៅជួបញោមមុនឬក៏ទៅ ទៅជួបព្រះអង្គមុនគិតថាមុនសឹកទៅថ្វាយគុំលាព្រះអង្គសិនទៅពីព្រោះពេលដែលសឹកហើយនឹងមិនដឹងថាពេលណាបានមកជួបព្រះអង្គទៀតទេឥឡូវទៅជាប់មើលថែពុកម្ដាយគិតចឹងនៅពេលទៅដល់ព្រះអង្គជ្រាបជ្រាបរឿងពិខុហ្នឹងណាដោយលពូនលើកឡើងចឹងវាជាទុកលំបាកព្រះអង្គជ្រាបណាស់ជ្រាបទុករបស់សត្វលោក ព្រះអង្គធិតពុទ្ធព្រះអង្គកំពុងតែបញ្យលធัวធម្មតាទេព្រះអង្គបដូរប្រធានបទឃើញទេព្រះអង្គមិនមែននិយាយនឹងតាមអារម្មណ៍របស់ខ្លួនឯងចឹងបានបានអាការនិយាយនិយាយនោះវាត្រូវមើល audience មិននិយាយពុលទឹកមាត់អីព្រោះតែម្នាក់ឯងគេអត់យល់ទេពុទ្ធមើល audience ចឹងបានអ្នកស្ដាប់ព្រះអង្គនឹងងាយថាមិនយល់ទេ មិនព្រះអង្គបាច់មកតែអភិធម្មរហូតអីពេលហ្នឹងព្រះអង្គនិយាយពីជីវិតសាមញ្ញគេណាព្រះអង្គបែរមកនិយាយពីកតញ្ញូរហូតចុងក្រោយព្រះអង្គថាមនាលភិក្ខុទាំងឡាយកតញ្ញូនេះណាមិនមែនតែក្រហោះទេដែលបំរើពុកម្ដាយបាននោះសំបីអ្នកអ្នកពួកអ្នកបួសយើងហ្នឹងឯង បើចង់ធ្វើកតញ្ញូតបគុណឪពុកម្ដាយបាន ដូចគ្នាឧបត្ថម្ភបច្ច័យ4សម្លៀកបំពាក់បាយទឹកនំចំណីដែលយើងបិណ្ឌបាតបាន ឬក៏គេប្រគេនមកនោះបើមានបំណង ដើម្បីតបគុណគាត់បានមិនខុសទេ លោកលឺប៉ុណ្ណឹងលោកសបាយចិត្តហ្មងសបាយចិត្តឈប់ខ្វល់ឈប់ខ្វល់ពេលហ្នឹង ទឹកមុខក៏ស្រស់បោះអូ អញគិតថានៅបួសនឹងមើលថែឪពុកម្ដាយមិនកើតឥឡូវព្រះអង្គនិយាយថាពយល់ចិត្តឯងសบายចិត្តហ่ะប៉ុណ្ណេះថ្វាយអង្គមលាព្រះអង្គទៅទៅមើលថែញោមលោកហ្នឹងឃើញទេបើយើងសบายចិត្តនឹងរក្សាភ្នោះហ្នឹងមានចាំបាច់ត្រូវសឹកឯឥឡូវថាលោកប្អូនទៅរៀនមិនកើតក៏ដោយហ្នឹងអាចទៅនៅចិត្តគាត់មួយរយៈអញ្ចឹងទៅទៅមើលថែគាត់មួយរយៈទៅ អត់បញ្ហាអីទេកុំយកអានឹងបន្ទុកដើម្បីសឹកហើយដល់លោកទៅនិយាយរឿងនឹងតិចចុះរឿងនឹងវាអឺពុទ្ធព្រះអង្គសរសើរណាស់រឿងនឹងទៅដល់ទៅឈរទៅសួរគេទៅដឹងថាលោកសេដ្ឋីនោះដេកសញ្ញាផ្ទះគេនោះលោកទៅដល់លោកឈរពីមុខនោះ ហើយឪពុកម្ដាយនឹង លោកស្មានតែភិក្ខុធម្មតាមកបិណ្ឌបាតលោកថាលោកម្ចាស់ហើយពួកកណាទាំងពីរហ្នឹងជាអ្នកសុំគេដែរទេអត់មានអីដាក់ទេសូមលោកម្ចាស់មុនទៅទៅទៅបិណ្ឌនៅខាងមុខទៀតចោះលោកអត់ទៅលោកក៏ចង់ហៅថាញោមហៅវាមិនរួចវាហូរទឹកភ្នែកមកកំសត់ពេលនេះអាទឹកចិត្តក្តុកក្ដួលនោះវាមិនតែប្រសក់អីលោកវាចេះកើតទុកដូចតែគ្នាហ្នឹងសាច់ឈាមដូចតែគ្នាហ្នឹង ហើយសម័យណាក៏ដូចតែសម័យណាហ្នឹងឃើញទេស្មាលោកមិនចេះយំចេះដូចតែគ្នាហ្នឹងវាក្តុកក្តួលដូចតែគ្នាមានម៉ែមានឪដូចតែគ្នាហ្នឹងពពុតមានឲ្យទៅកាត់ផ្ដាច់អីបើមโนសញ្ចេតនានៅមានហ្នឹងយើងជួនកាលថា ជាអហួសកិលេសអូអ្នកបួសមិនត្រូវគិតម៉ែឪទេអាហ្នឹងនិយាយតាមព្រះអរហន្តណាតែបុថុជនអាចិត្តមโนសញ្ចេតនាមិនវានៅតែចឹង នឹងយើងត្រូវយល់ពីអ្នកជំងឺនឹងអាម៉េចយើងកុំនិយាយអាអារម្មណ៍របស់អ្នកឈឺឲ្យដូចអ្នកជានោះវាមិនដូចទេឈឺគឺឈឺហើយបើជាវាជាហើយនឹងយើងថាអ្នកអ្នកជាល្បែងមិនត្រូវក្អកទេអាហ្នឹងវាមិនក្អកតអ្នកល្បែងចុះអ្នកនៅល្បែងវានៅតែក្អកអញ្ចឹងធម្មតាកុំយកអារម្មណ៍អ្នកជាទៅទៅនិយាយជំនួសអ្នកឈឺអញ្ចឹងបានយើងជានិយាយហួសមៀតអីធ្វើវាមិនកើតណា ដល់ពេលលោកអត់ទៅ លោកក៏និយាយអញ្ចេញហៅញោមក៏វាមិនរួច វាអួលពេកហូរទឹកភ្នែកមកដល់ពេលអញ្ចឹងយាយតាពីរនាក់គាត់ជំនុំនេះពួកវាមិនដែលលោកណាមកឈរយូរអញ្ចឹងតិចតិចលោកកូនយើងទៅដើរទៅមើលស្ទាបស្ទាបស្ទាបស្ទាបស្ទាបមុខស្ទាបមាត់ទៅបណ្ដឹងលោកកូនលោកកូនមែនពោអាត្មា យំអោបគ្នាហ្នឹងឃើញទេមនុស្សចេតនាវត្ថុជនហ្នឹងធម្មតាចឹងយំមកសទុះទាំងអស់គ្នាចឹងទៅយំមកអស់ចិត្តទៅសុំទោសញោមចឹងទៅក៏អះអាងអះអាងខាងញោមចាប់ពីថ្ងៃហ្នឹងទៅអាត្មាបានស្ដាប់ច្បាស់ហើយពីសំណាក់ព្រះសម្មាសម្ពុទ្ធថា អ្នកបួសនេះក៏អាចមើលថែញោមបាន ដែរទំនុកបំរុងបច្ច័យ4អីបាន ញោមកុំព្រួយអីណាតាំងពីនឹងទៅញោមមិនបាច់ដើរសុំគេទៀតទេចាំអាត្មាទៅរកលោកទៅបិណ្ឌទៅបិណ្ឌបាទដើរទៅរកសម្ពុតដើររកអីគេប្រកេនមកអីអាណាថ្មីថ្មីមកលោកដេជាសម្លៀកបំពាក់ជាសម្ពុតអីឲ្យញោមស្លៀកទៅហើយអាណាសពុត ចាស់ចាស់សល់វិញញោមយកលោកយកមកបោកឲ្យស្អាតហើយយកមកដេជាវោប្រើប្រាស់ខ្លួនឯងទៅទៅបិណ្ឌអញ្ចឹងណាទៅបិណ្ឌមួយសាបានមកយកឲ្យញោមហូបសិន សល់ខ្លះទៅក៏លោកឆាន់ទៅមានបាបស្អីយើងជាថាស៊ីមុនលោកបាបគ្មានបាបស្អីទេពុទ្ធឯណាដែលថាទេកើតពីចិត្តល្អលោកនឹងបានបនមកកោកឃើញទេបនកើតលោកមិនដែលឆាន់មុនញោមហ្នឹងលោកបិណ្ឌមកឲ្យញោមឆាន់មុនអើញោមហូបមុនពិសាមុនហិចបើគាត់ហូបអស់ទៅលោកក៏ទៅបិណ្ឌទៀតអញ្ចឹង លោកធ្វើអញ្ចឹងយូរយូរទៅ ចង្ហាន់វាអត់គ្រប់គ្រាន់ដែរលោកឡើងស្គមហើយតាំងពិខុដែលអត់យល់នេះវាវាអត់យល់ពិខុផ្សេងផ្សេងវត្ថុជនបារីបុគ្គលលោកយល់ណារឿងហ្នឹងលោកមិនតេះឌីលអីទេវត្ថុជនពិខុជាវត្ថុជនអ្នកស្រុកខ្លះក៏តេះឌីលលោក នេះប៊ូឲ្យមកជាពាក់ជាពិនជាមួយញោមហ្នឹងជាមួយកុហកជាមួយអីហ្នឹងធ្វើដូចមិនមែនអ្នកប៊ូទៅនិយាយចឹងហ្នឹង ពួកភិក្ខុអញ្ចឹងដែរប៊ូឲ្យមិនចំអ្នកប៊ូនោះអញ្ញែញ៉ៃមួយញោមនិយាយអ៊ូអ៊ូអ៊ូអ៊ូឮដល់ព្រះសម្មាសម្ពុទ្ធដល់ឮដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គហៅមកពួកសួរភិក្ខុទាំងឡាយថាពួកយើងទាំងឡាយហ្នឹងនិយាយពីភិក្ខុមួយអង្គហ្នឹង នៅជាពាក់វៈវិនមួយកុហកអត់សមជាអ្នកបួសសោះ ចឹងបានព្រះអង្គឲ្យទៅហៅភិក្ខុនឹងមកមកដល់ថ្វាយគុំព្រះអង្គទៅព្រះអង្គសួរថាមនាលភិក្ខុឬថាអ្នកឯងនៅជាពាក់វៈវិនជាមួយកុហកឬនៅតែអឺមានចិត្តជាប់ចម្ពាក់នឹងកុហកឬថាជាខណ្ឌបិណ្ឌបាតដែលបិណ្ឌមកនឹងក៏ឲ្យកុហកនឹងបរិភោគអឺបានសម្ពុតបានអីមកនឹងក៏ដេឲ្យពួកគាត់នឹងប្រើប្រាស់ចឹងមែនឬ ភិក្ខុហ្នឹងក៏ក្រាបទូលតាមត្រង់ចឹងថាពិតមែនព្រះអង្គហើយបានព្រះអង្គសួរថាចុះកុហកដែលអ្នកទំនុក បំរុងហ្នឹងត្រូវជាអ្វីនឹងអ្នកបាន ប្រាប់ថាក្រាបទូលថាបើពិតព្រះអង្គទៅចម្រើន អ្នកទាំងពីរហ្នឹងជាមេដាបេដា បង្កើតរបស់ខ្ញុំព្រះអង្គឃើញទេនៅពេលហ្នឹងព្រះអង្គទៅសាធុសាធុសាធុមនាលភិក្ខុអ្នក បានធ្វើតាមស្នាមនៃអ្នកប្រាជ្ញហើយណែកាលតថាគតនៅសន្សំបារមីអាហ្នឹងហើយការងារបំរើឪពុកម្ដាយទំនុក បំរុងឪពុកម្ដាយគឺជាការងារដែលតថាគតចាត់ទុកជាការងារសំខាន់បំផុតណាបានព្រះអង្គលើករឿងសវណ្ណសាមនោះសវណ្ណសាមដែលយើងឃើញគូរូបតាមពហិយតាមអី បបហេតុដែលព្រះអង្គលើករឿងសវណ្ណសាមនោះដោយសារមានរឿងភិក្ខុហ្នឹងសវណ្ណរាមសាមដែលកើតជាកូនតបោះតាបសេនីពីរនាក់នៅក្នុងព្រៃពោះអឺព្រោះពឹសខ្វាក់ភ្នែកនោះហើយសវណ្ណសាមក៏កើតមកតួសវណ្ណសាមកាលហ្នឹងគឺអតីតជាតិរបស់ពុទ្ធយើងហ្នឹងហើយបំរើមេដាបិតាហ្នឹងអស់មួយជីវិតចឹងទៅរហូតដល់លោកទាំងពីរធ្វើកាលកិរិយាទៅលោកក៏រស់នៅធ្វើ ការបដិបត្តិធัวខ្លួនលោកផ្ទាល់ផ្សេងទៀតទៅព្រះអង្គប្រជុំជាដកមកថាអឺមេដាបេដារបស់អឺសវណ្ណសាមហ្នឹងគឺបានមកជាពុទ្ធបិតាគឺប្របាទសទ្ធោទនៈហើយតាបសនីជាម្ដាយហ្នឹងបានមកជានាងសិរិមហាមយារីឯសវណ្ណសាមហ្នឹងគឺអង្គអញតថាគតនេះឯងហើយបានព្រះអង្គធ្វើសេចក្តីសរុបធัวជាគាថាពន់ហើយព្រះអង្គបញ្ញត្តិសិក្ខាបទមួយកន្លែងហ្នឹង ព្រះអង្គថាណែភិក្ខុទាំងឡាយចាប់ពីពេលនេះទៅណាបើភិក្ខុណាពោលតេះដៀលភិក្ខុអ្នកបំរើមេដាបៃតាភិក្ខុណាពោលតេះដៀលភិក្ខុអ្នកចិញ្ចឹមមេដាបៃតាភិក្ខុអ្នកពោលទោសនឹងឯងត្រូវអាបត្តិទុកគាត់នឹងដាក់ច្បាប់មួយណ៎ណាភិក្ខុណាតេះដៀលភិក្ខុអ្នកបំរើទំនុកបំរុងមេដាបៃតាដោយទឹកចិត្តកតញ្ញូនឹងភិក្ខុនឹងមានន័យថាជាភិក្ខុអាក្រក់ទុកគាត់នឹងប្រែថាប្រព្រឹត្តអាក្រក់ហើយ ចិត្តនឹងវាមិនស្អាតទេត្រូវទោសមួយហើយឃើញទេអញ្ចឹងខ្ញុំកណាលើករឿងនេះមកអឺលោកប្អូនអាចយកទៅគិតពិចារណាបានថា ភាពកតញ្ញូរបស់យើង នៅ ក្នុងជាអីក៏បានដែរព្រះពុទ្ធព្រះអង្គបើកផ្លូវឲ្យមិនមែនបិទផ្លូវយើងថាអ្នកបួសត្រូវតែឈប់គិតម៉ែឪមិនចឹងទេមិនចឹងទេ ហើយភាពកតញ្ញូរបស់យើងនឹងនឹងអាចធ្វើឲ្យគេជ្រះថ្លាគេជួយទំនុកបំរុងទៀតផងណាមានរឿងច្រើនណាស់ពាក់ព័ន្ធនឹងរឿងហ្នឹងប៉ុន្តែប៉ុណ្ណឹងចោះកុំយកអាបញ្ហាបួសសឹកហ្នឹងមកជីវិតរបស់អ្នកម្ដាយហ្នឹងមកជារឿងថានៅបួសឬក៏សឹកទៅវិញអាហ្នឹងនៅលើយើងដោះស្រាយទេយើងដោះស្រាយបាន គឺបានហើយ Thank you.